ហាឌីសទី2នៅក្នុងឯកសារនេះគឺបន្ទាប់ពីការនៀតអ្នកនិពន្ធបានលើកឡើងនៅប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សុសឡាមជុំវិញការយកទឹកសម្បាយ៉ាងហាឌីសនេះនាំមកដល់អប៊ូហុរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូកឡាអប៊ូហុរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូដែលជាសាហាបាត់របស់នប៊ីហើយជាអ្នកដែលទទួលបានហាឌីសច្រើនចងចាំច្រើនគឺអប៊ូហុរ៉ៃរ៉ានេះឯងហើយគាត់ចូលកាន់សាសនាអ៊ីស្លាមគឺមិនស្ថិតនៅក្នុងចង្កោមអ្នកមុនមុនទេមកចូលសាសនាអ៊ីស្លាមនៅទឹកដីម៉ាឌីណា ជាមួយនប៊ីយើងមហាម៉ាត់សឡាមតែប៉ុណ្្នឹងទេប៉ុន្តែការ ចង ចាំរបស់គាត់គឺបានហាឌីសច្រើនណាស់រហូតដល់អ៊ុលាម៉ាថារាប់ពាន់ហាឌីសតែគាត់ចាំអញ្ចឹងគាត់បាននិយាយថាម៉េចថា កលរ៉ាស៊ូលឡោះសលឡោះឡៃសាឡាមរ៉ាស៊ូលសាឡាមបានមានប្រសាសន៍ថាឡាយកបលុលឡោះសឡាតាហាឌីគុមអ៊ីដាអះដាសាហាតាយតវដអាមានន័យថាអល់ឡោះនឹងមិនទទួលយកសម្បេះយ៉ាង របស់បុគ្គលណាម្នាក់ឡើយលើកលែងតែនៅពេលដែលគាត់ខូចទឹកសម្បេះយ៉ាង លុះត្រាតែគាត់យកទស្សនវិជ្ជាចឹងហុគមនៅក្នុងហាទេសនេះគឺបង្ហាញប្រាប់យើងថាបើសិនជាយើងអត់មានទស្សនវិជ្ជាគឺសម្បាយ៉ាងអត់សោះទេត្រង់ចំណុចហ្នឹងបានលើកឡើងខាងដើមបាញ់មិញថាអ្នកខ្លះខូចទស្សនវិជ្ជាហើយអត់ដើរចេញពីសិស្សទេត្រំសម្យ៉ាងឲ្យចប់ដោយសារគិតយ៉ាងម៉េចថាបើដើរចេញពីសិស្សគេថាឯងដើរខ្ចោលខ្មាស់គេយើងសុកចិត្តខ្មាស់គេដើម្បី សម្បាយ៉ាងឲ្យល្អទទួលហើយទូសាឬក៏យើងអត់ត្រូវខ្មាស់គេ រឿងរបស់វាអត់មានអីត្រូវខ្វះគេទេព្រោះវាជារឿងមួយដែលយើងមិនអាចធ្វើអ៊ីបាដាតបានទេកាលណាយើងអត់មានទឹកសម្បិយ៉ាងតោះនេះមិនតកន្លែងនេះណាគឺត្រូវតែមានទឹកសម្បិយ៉ាង កាលណាយើងខូចគឺត្រូវតែយកពីព្រោះអល់ឡោះអត់ទទួលយកសម្បិយ៉ាងបុគ្គលណាម្នាក់ដែលអត់មានទឹកសម្បិយ៉ាងហើយមកសម្បិយ៉ាងទេអត់អត់បានដាច់ខាតអ្នកខ្លះបញ្ញាពេកអាភ្លេចជារឿងមួយផ្សេងណាប៉ុន្តែអាដឹងហើយថា ទឹកសម្បិយ៉ាង កាលណាយើងអត់យកទេគឺសម្បិយ៉ាងអត់សះគាត់បែរទៅយើងអត់យកគឺអត់សះទេសម្បិយ៉ាង ឧទាហរណ៍សម្បែងសពោះថាអញ្ចឹងចុះបញ្ញាប់ពេកងើបឡើងមករៀងគេកាសម៉ាត់ហើយបញ្ញាប់តាំងតាំងមកដឹងតែខ្លួនអត់យកទៅសម្យ៉ាងហ៎មកសម្យ៉ាងអត់សះទេវកទូណាក៏ដោយសម្បែយ៉ាងជាលក្ខណៈកតបកិច្ចវយិបក៏ដោយហ្វរទូទាំង5នឹងក៏ដោយសម្បែយ៉ាងសុណាត់ក៏ដោយក៏ដាច់ខាតអត់មានទឹកសម្បែយ៉ាងសម្បែយ៉ាងអត់បានទេដាច់ខាតអត់បានទេណាត្រូវតែទៅយកទឹកសម្បែយ៉ាងក្នុងករណីដែលយើងជួបបញ្ហា ឧទាហរណ៍ថាបុគ្គលម្នាក់គាត់យកទៅសម្បិះយ៉ាងសូដើម្បីសម្បិះយ៉ាងមួយក្រឹបអញ្ចឹងបើសិនជាគាត់យកទៅសម្បិះយ៉ាងដើម្បីសម្បិះយ៉ាងមួយក្រឹបនេះគាត់សម្បិះយ៉ាងមួយក្រឹបហើយហើយគាត់រងចាំសម្បិះយ៉ាងអ៊ីសាទៀតឧទាហរណ៍ដល់ទៅពេលចិត្តដល់វក្តអ៊ីសាគាត់ភ្លេចគាត់ថាតើចន្លោះពេលគាត់សម្បិះយ៉ាងមួយក្រឹបទៅអ៊ីសាមាញ់មិញនេះមុនដល់សម្បិះយ៉ាងអ៊ីសានេះគាត់ខូចទឹកសម្បិះយ៉ាងនឹងហើយឬនៅទឹកសម្បិះយ៉ាងដែលគាត់យកនឹងខូចហើយនៅ ក្នុងករណីដែលយើងសង្ស័យថាខូចទឹកសម្ភារយ៉ាងហើយឬនៅគឺទឹកសម្ភារយ៉ាងនេះចាត់ទុកថាមិនខូចទេតោះនេះកន្លែងនេះណាមិនណាកាលណាយើងសង្ស័យយើងដឹងថាយើងយកទឹកសម្ភារយ៉ាងហើយប៉ុន្តែសង្ស័យថាខូចហើយឬនៅយកអាមិនខូចសម្ភារយ៉ាងទៅចោះផ្ទុយទៅវិញប្រសិនបើយើងសង្ស័យថាតើយើងបានយកទឹកសម្ភារយ៉ាងហើយឬនៅត្រូវយកអាមិនទាន់យកទឹកសម្ភារយ៉ាងត្រូវទៅទៅយកសម្ភារយ៉ាងឡើងវិញខុសគ្នាពីនឹងណាតោះនេះ បើក្នុងករណីដែលយើងសង្ស័យថាខូចទឹកសម្ភារយ៉ាងហើយឬនៅអានេះសង្ស័យមិនមែនប្រកាសទេណាមិនអាប្រកាសឲ្យធ្វើសង្ស័យខ្ជិលទៅយកទេណាអានឹងអត់ទេសង្ស័យថាខូចហើយឬនៅយកអាមិនខូចតែបើយើងសង្ស័យថាយកទឹកសម្ភារយ៉ាងហើយឬនៅយកអាមិនតន់យកត្រូវតែយកទឹកសម្ភារយ៉ាងសិនអញ្ចឹងសោះតើនេះកន្លែងនេះអត់ណាពូរូបភាពនឹងវាខុសគ្នាបន្តិចទួចតែប៉ុណ្្នឹងឯងក្នុងករណីដែលយកទឹកសម្ភារយ៉ាងហើយ ប៉ុន្តែបែរទៅជាបលៈនយេសទឹកសម្បិយ៉ាងនឹងមិនខូចទេតាមរយៈការបលៈនយេសឧទាហរណ៍យកទឹកសម្បិយ៉ាងហើយស្រាប់ពីដើរមកតាមផ្លូវមានសัตว์វាអាចដាក់ឬក៏ចិញ្ចាអាចដាក់សัตว์ណាហើយដែលលិមួកសัตว์ណាហើយដែលយើងមិនហូបសាច់វាទេណាហារ៉ាមហូបសាច់វាដល់វាអាចបើវាលិមួកអូលិមួករបស់វាគឺគឺនយេសអញ្ចឹងប្រសិនបើដើរមកតាមផ្លូវស្រាប់ពីអាសัตว์នឹងវាអាចហើរពីលើមកអាចដាក់ ឧទាហរណ៍ហើយវាប្រភេទសត្វដែលនិយាយយើងមិនអាចហូបសាច់វាបានអញ្ចឹងអាចមកវាគឺនិយាយសាច់យើងតាំងចិត្តថាយើងនឹងមកដល់មេសិតលាងជូតសម្អាតដែរពួកយើងដឹងថាលាមកវាវានិយាយប៉ុន្តែស្រាប់ពីមកដល់ភ្លេចអារឿងលាងនេះរហូតដល់សម្យ៉ាងចប់បាទនៅឃើញថាអូមិញទឹកស្អាណាលាមកសัตว์ប៉ះដៃប៉ះយើងអញ្ចឹងវាខូចហើយអញ្ចឹងសួរថាសម្ប័យយ៉ាងរបស់យើងសះទេគឺសះឲ្យតែយើងភ្លេចពិតប្រកបមែនឃើញទេ អាការធ្វើភ្លេចអានឹងអត់បានទេភ្លេចពិតប្រកបមែនតោះនេះកន្លែងនេះណាអានឹងគឺអត់ខូចទេសសម្បាយ៉ាងសម្បាយ៉ាងចោះអូសម្បាយ៉ាងហើយចាប់ចោះមិនបាច់ចាំសម្យ៉ាងទៅសម្យ៉ាងឡើងវិញទេប៉ុន្តែបើសិនជាសម្យ៉ាងខាងមុខទៀតយើងលៀងឲ្យហើយកុំថាទុកចឹងទៀតដល់ទៅដល់លោកស្រាប់វាអូភ្លេចទៀតហើយអត់ទេនៅឃើញហើយលៀងឲ្យហើយទៅគាត់នេះចឹងកន្លែងនេះវាខុសគ្នាបន្តិចបន្តិចទេក៏ប៉ុន្តែ វាពាក់ព័ន្ធនឹងហុកុមរបស់យើងគឺសះឬក៏មិនសះនឹងឯង ចេះនេះគឺលិនគិតថាសម្រាប់ការសូត្រតកតូននឹងបញ្ហាអាទេសទាំងអស់នេះ គឺវាជាប្រការដែលពាក់ព័ន្ធនឹងការធ្វើអ៊ីបាដាតរបស់យើងឃើញទេมันអាចយើងរំលងបានទេហើយវាសិតតែមានបញ្ជាក់នៅក្នុងហាទេសរបស់នប៊ីយើងមូហាម៉ាត់សាឡាមទាំងអស់ហើយយើងនឹងបានជួបរឿងផ្លែកផ្លែកផ្សេងទៀតតកតូននឹងការធ្វើអ៊ីបាដាតរបស់យើងកន្លែងណាត្រូវកន្លែងណាខុសហើយសូមឲ្យតតជួយចងចាំគ្នា ព្រោះអ៊ីបាដាតមួយគឺថាបើសិនជាយើងអត់មានអីជាអំណះអំណាងសម្រាប់ការធ្វើអ៊ីបាដាតទេអ៊ីបាដាតរបស់យើងគឺបថុយណាស់ធ្វើមិនក៏ដោយការធ្វើអ៊ីបាដាតនេះយើងមានអីជាចំណុចយោងអមថាធ្វើអញ្ចឹងថាតើយើងបានអីមកយោងថាយើងធ្វើនឹងត្រូវឬក៏ខុសហើយបើមិនតក់សួរថាអ៊ីបាដាតឡើយធ្វើយូរហើយប៉ុន្តែមិនឃើញមានឯកសារឬក៏មានក្រដាស់ណាមួយបង្ហាញថាអ៊ីបាដាតរបស់ឡានបានប៉ុណ្នេះហើយឬក៏អ៊ីបាដាតរបស់ឡានអល់ឡោះទទួលយកប៉ុណ្នេះហើយឃើញទេវាអត់មានដូចគ្នា ប៉ុន្តែយើងត្រូវចងចាំថាឲ្យតែយើងធ្វើត្រូវតាមអ្វីដែលឡោះប្រើស្របតាមអ្វីដែលនប៊ីមូហាម៉ាត់សុសឡាមលោកនាំមកគឺដឹងតែបានតែដឹងតែបានប៉ុន្តែត្រង់ថាឲ្យយើងឃើញអ៊ីបាដាតរបស់យើងទំហំប៉ុន្មានដូចជាយើងហៅយើងបើយើងទិញទំនិញទិញអីទិញ10គីឡូគេទៅសេกระดาษមក10គីឡូ20គីឡូអញ្ចឹងណាមិនអញ្ចឹងទេប៉ុន្តែវាជាចំណុចជារបស់ដែលអល់ឡោះជាម្ចាស់ថែរក្សាឲ្យមិនឲ្យបាត់ទេ តែបើសិនជាយើងធ្វើខុសពីអ្វីដែលអល់ឡោះនាំមកនឹងនឹងមូហាម៉ាត់ធ្វើឲ្យមើលអានឹងដឹងតែអត់បានហើយនេះហើយគឺជារឿងមួយដែលច្បាស់សម្រាប់ខ្លួនឯងអត់មានរឿងអីមួយដែលយើងត្រូវសង្ស័យបារម្ភនោះទេបើមិនយើងក៏បើមិនជំនាញជំនឿដូច្នេះយើងនឹងអាចចាញ់ឃោសនារបស់អ្នកខ្លះក៏ថាកណែខំធ្វើអីប្រដិតចង់ងប់ឃើញមានឃើញអីអត់ដល់ខាងនេះអាខ្លួនអាធ្វើនេះណាអញដូចដូចឯងដែរអញមិនឃើញក៏មិនមិនមានអីដល់ឯងខំធ្វើយើងក៏គាត់លើពីឯងដែរ អានេះវាអាចទៅជាយ៉ាងរំលឹកដែរខ្លះនោះប៉ុន្តែថ្ងៃក្រោយអល់ឡោះបានថែរក្សាអ៊ីបាដារបស់យើងគ្រប់គ្រប់គ្នាទង្វើរបស់យើងគ្រប់គ្រប់គ្នាឲ្យមានឲ្យបាត់នោះទេដូច្នេះនេះគឺជាការដាស់តឿនរំលឹករបស់ច្បាប់នៃសាសនាអ៊ីស្លាមដែលមានគ្រប់ជ្រុងជ្រោយទាំងអស់ឲ្យតែយើងស្វែងយល់អ៊ីសាអល់ឡោះគឺយើងនឹងបានភ្លឺយើងនឹងបានចូលលើ បន្ទាត់មួយដែលអល់ឡោះជាម្ចាស់រីដឲ្យពលគឺតាមអ្វីដែលអល់ឡោះចង់បាន ហើយស្របតាមអ្វីដែលនប៊ីមូហាម៉ាឌុនសុសឡាមលោកលោកនោះមកហាដាវ៉ាសលនប៊ីជីណាមូហាម៉ាឌីវ៉ាអាលីវ៉ាសាប៊ីជម៉ាអ៊ីនសឡាមអាឡៃគុំរ៉ាហ្មាតុលឡោះតាអាឡាវ៉ាបារកាតុ